ទី1នេះអឺឈ្មោះសោតិតបន្ទាប់ពីនមស្ការទៅគឺខ្ញុំកណាសង្កេតឃើញពុទ្ធបរិស័ទខ្លះគាត់ធ្វើបុណ្យឈ្មោះទៅកាន់វត្តណាដែលគាត់តែងតែដឹងថាព្រះសង្ឃក្នុងទីនោះមានការបដិបត្តិល្អតើការធ្វើដោយឧទ្ទិសដៅតម្រង់ចិត្តបែបនោះបុណ្យសម្រេចបានយ៉ាងណាដែរ សូមលោកចាស់គ្រូបកស្រាយដោយសេចក្តីអនុគ្រោះបាទវាសំខាន់នៅលើចេតនារបស់គាត់អញ្ចឹងណាបើទោះជាការតម្រង់ទៅលើកលែងបដិបត្តិល្អក៏ដោយ បើមិនជ្រះថ្លានឹងការប្រតិបត្តិល្អទេក៏បុណ្យនឹងមិនចម្រើនដដែល ឧទាហរណ៍ថាធ្លាប់ឮគេនិយាយថា កាលណាយើងធ្វើទៀនចំពោះអ្នកមានសិលល្អមាន ការបដិបត្តិល្អបានអានិសង្ឃច្រើនវត្ថុបំណងរបស់យើងមិនមែនជ្រះថ្លាចំពោះការបដិបត្តិល្អរបស់លោកទេ តែទៅជាប់ជាមួយនឹងផលបុណ្យច្រើនអញ្ចឹងណាអញ្ចឹង មានបានជ្រះថ្លានឹងគុណធម៌ណាវាគ្រាន់តែជាប់នឹងផលរបស់ខ្លួនឯងច្រើនហ្នឹងកុំតែគេថា ធ្វើបន់ជាមួយអ្នកមានសិលហ្នឹងបានបន់ច្រើនអត់ធ្វើដែរប៉ុន្តែបើសិនជាគាត់ឮថាអូលោកនៅវត្តនោះអារាមនោះមានការបដិបត្តិល្អត្រួតត្រងសិលសិក្ខាល្អគាត់ជ្រះថ្លាបូជាបូជានឹងបូជាអីបូជានឹងសេចក្តីល្អនោះដែលលោកត្រួតត្រងណា អញ្ចឹងប៉ុនប៉ុនល្អធ្វើឲ្យអបរៈចេតនាក្តីអបរាបរៈចេតនាក្តីរបស់គាត់នឹងនៅតែជ្រះថ្លាបានច្រើនអានេះមិនគិតពីរឿងចង់បានផលច្រើនទេគឺគិតពីរឿងជ្រះថ្លាទៅវិញអញ្ចឹងណាហ្នឹងហើយនៅស្រីលង្កាកាលសម័យ ក្រោយពុទ្ធកាលជាង200ឆ្នាំនឹងមានការលើកឡើងចឹងដែរអឺព្រះរាជាលោកជ្រះថ្លាចំពោះតែវត្តមួយឯងអាមាវាភ្លេចឈ្មោះវត្តចាំតែសាច់រឿងតើកាលណានិមន្តមកទទួលចង្ហាន់រាប់បាតអីហ្នឹងគឺព្រះរាជាឲ្យគេទៅនិមន្តទៅវត្តមួយនោះឯងរួចទៅ ពួករាជអាមាត្យអីមានការលើកទោសលើកទោសលោកអ៊ូថាហេតុអីបានព្រះរាជាធ្វើទៅវត្តនោះវត្តមកកណោកោកោកទៀតមិនក៏មរនលោកមកហ្នឹងព្រះរាជាមិនប្រកែកទេអឺឲ្យអាមាត្យឲ្យរាជអាមាត្យហ្នឹងទៅនិមន្តវត្តផ្សេងផ្សេងមកហើយឲ្យ ប្រកេនដែរមានតេយធោអីក៏ប្រកេនដែរអ្នកណាជ្រះថ្លាអីជាប្រកេនដែរស្រាប់តែលោកយកខ្ទេចហ្មងប្រកេនមិនក៏យកយកខ្ទេចអត់ចេះល្មមអត់ចេះសន្តោសហ្នឹងហើយរួចទៅថ្ងៃបន្ទាប់ពីនឹងទៅព្រះរាជាក៏និមន្តលោកវត្តដែល លោកជ្រះថ្លាហ្នឹងមកឲ្យប្រគិនឲ្យច្រើនដូចគ្នាអញ្ចឹងស្រាប់តែលោកដែលបរិជាជ្រះថ្លាហ្នឹងមកវត្តហ្នឹងលោកទទួលលមមតែប្រើប្រាស់ហើយសល់ប៉ុណ្ណាលោកអត់យកទេលោកយកតែមកលមមប្រើ ចង្ហាន់ក្តីជីវរក្តីយកតែលមមប្រើទៅសន្តោសលោកសន្តោសអញ្ចឹងបានសរុបមកវិញ ថ្ងៃមុនឯងសួរថាហេតុអីបានយើងចូលចិត្តធ្វើបុណ្យទៅវត្តមួយហ្នឹងពីព្រោះលោកមិនធ្វើឲ្យគេធ្ងន់ណាលោកជាអ្នកមានសិលល្អលោកជាអ្នកមានការបដិបត្តិល្អមិនលោភលន់មើលលោករបស់ណែឯងមុនមកដាក់ប្រមាណក៏ខ្ទេចដែរមូលហេតុហ្នឹងហើយបានយើងអត់អញ្ចឹងការជ្រើសរើសដោយសេចក្តីជ្រះថ្លាមិនមែនជ្រើសរើសដោយលំអៀងទេ បើជ្រើសរើសដោយលំអៀងប៉ុននឹងអត់ច្រើនដែរឧទាហរណ៍ថាអូលោកនេះវត្តនេះញាតអញវត្តនេះបអញវត្តនេះក្រុមអញអាហ្នឹងវាលំអៀងដោយអកតេធរប៉ុន្តែបើប្រកាសថាជ្រះថ្លានឹងគុណធម៌ដែលលោកមានអាហ្នឹងគួរតែជ្រើសពីព្រោះព្រះកុមារកាសបៈក៏លោកឧទាហរណ៍ឲ្យស្ដាប់ចឹងដែរថា ការធ្វើទានចំពោះលោកអ្នក មានសិលល្អប្រៀបដូចជាសាបព្រោះទៅលើ ស្រែដែលមានជីវជាតិល្អអញ្ចឹងហើយធ្វើទានចំពោះអ្នកទ្រុសសិលអ្នកគ្មានសិលហ្នឹងប្រៀបដូចជាអឺព្រោះទៅលើស្រែដែលមានស្មៅច្រើនអឺម្យ៉ាងទៀតទីយធัวដែលយើងបានមកប្រកបដោយធัวដូចជាពូជល្អពេញទឹកល្អ ហើយពូជដែលយើង បានមកដោយអំពើទុច្ចរិតទៀនដែលយើងបានមកដោយអំពើទុច្ចរិតប្រៀបដូចជាពូជស្អុយអញ្ចឹងលោកប្រៀបឲ្យស្ដាប់អញ្ចឹងនេះគ្រាន់តែជាការប្រៀបប៉ុន្តែមិនមែនជាការលើកឧទាហរណ៍ដើម្បីឲ្យយើងជាប់នឹងផលនោះទេមែនទេហ្នឹងហើយហើយម្យ៉ាងទៀតការដែលយើង ធ្វើទៀនចំពោះបុគ្គលអ្នកមាន សិលល្អមានគុណធម៌ល្អ វាមិនមែនចិញ្ចឹមត្រឹមតែបុគ្គលទេ វាឧបត្ថម្ភលើកកម្ពស់គុណធម៌នៅក្នុងសង្គមនឹងទៅទៀតហ្នឹងហើយដូចសម័យពុទ្ធកាលយូរយូរល្បីលោក ទ្រុសិលមួយលោកមិនគោរពធម៌វិន័យមួយ វាល្បីរឿងមិន ល្អអញ្ចឹងទៅហើយគេមិនបូជា គេមិន លើកតម្កើងទេអ្នកប្រព្រឹត្តខុសធម៌ខុសវិន័យហ្នឹងគេមិនលើកតម្កើងទេ គេបូជា អ្នកមានគុណធម៌គេបូជាអ្នកមានសិលល្អអញ្ចឹងទៅវាជាការចិញ្ចឹមទាំងកុសលធម៌ផងដែរអញ្ចឹងណានឹងហើយដល់ទៅពេលយើងធ្វើទៀនមួយយ៉ាងទៀតយើងថាសងបាច់ប្រកាន់ឲ្យឲ្យប្រកាសថាចិត្តយើងអត់ប្រកាន់មែនអាហ្នឹងក៏អត់អីដែរឧទាហរណ៍ថាអូយើងទៅអរិយសង្ឃឯណារាល់ថ្ងៃយើងទៅចំពោះសង្ឃទៅចុះកូនគេកូនយើង បានទទួលទៅបរិភោគទៅឆ្អែតទៅ ហ្នឹងតែចិត្តយើងលើកផុតពីមនុស្សមនុស្សនឹងធ្វើខុសខ្លះអី ខ្លះក៏យើងអត់ប្រកាន់យើងឧទ្ទិសចំពោះសង្ឃក្នុងសាសនាអញ្ចឹងទៅឲ្យតែប្រកាសថាយើងលើកឲ្យផុត ពីបុគ្គលមិនគ្រប់គ្រងអំពើខុសអាហ្នឹងក៏នៅតែកុសលល្អយើងមើលចិត្តយើងដែរប៉ុន្តែបើយើងអឺគ្រប់គ្រងអំពើខុសអាហ្នឹង កុសលហ្នឹងវាថយតាមហ្នឹងព្រោះយើងគ្រប់គ្រងអំពើខុសវាអត់បានគ្រប់គ្រងអំពើល្អផងអញ្ចឹងអញ្ចឹងបានអាត្មាក្រំតែឆ្លើយជាលក្ខណៈគិតពិចារណាទេប៉ុន្តែថា ដើម្បីឲ្យបាន ច្បាស់លាស់ក្នុងរឿងហ្នឹងមានតែរៀនពីចិត្តហ្នឹងតែម្ដងពីព្រោះកុសលគឺចិត្តហ្នឹងឯងកុសលចិត្តហើយមិនមានអ្នកណា ដឹងជាងយើងទេហ្នឹងឯងហើយលើកអំពើមួយ ក្នុងក្នុងការធ្វើមួយឲ្យវាត្រូវសម្រាប់មនុស្សទូទៅ តែម្ដងហ្នឹងក៏មិនបានដែរវាអាស្រ័យលើការគិតយ៉ាងម៉េចអញ្ចឹងណាដូចដូចចំណាត់ថាថាអញ្ចឹងអូធ្វើទៀនចំពោះអ្នកមានសិលហ្នឹងគឺជារឿងល្អហើយថាអញ្ចឹងទូទៅអំកើតព្រោះខ្លះធ្វើទៀនចំពោះអ្នកមាន សិលល្អដោយសេចក្តីជ្រះថ្លានៅក្នុងគុណធម៌អាហ្នឹងវាល្អមែនប៉ុន្តែដល់យើងជាប់នឹងពាក្យឃោសនាថា ធ្វើចំពោះអ្នក មានសិលបានបនច្រើនបានបនច្រើនវាអត់គិតពីរឿងជ្រះថ្លាជាមួយលោក ទេយើងគិតតែរឿងបានច្រើនទៅវិញលោភៈហ្នឹងវាមានកុសលអីច្រើនប៉ិនប្រគិនចំពោះបុគ្គលតែមួយហ្នឹងឯងហ្នឹងហើយអញ្ចឹងឲ្យបានអ្នកខ្លះសូមបីបានប្រគិនទៅដល់ព្រះបជាកពុទ្ធទៀតក៏ដោយជាបុគ្គលល្អអស្ចារ្យហើយប៉ិនដល់ប្រគិនដោយគំនិតមិន ល្អកើតពីវេរាវាទៅជាកើតពីវេរាទៅវិញ ណាឧទាហរណ៍ដូចជារឿងសុផតទាអញ្ចឹងណាចូលលសុផតទានិងមហាសុផតទាកើតកើតជា តម្រៃយោព្រះបរមពុរិស័ទកើតជាតម្រៃសំណន់ដអឺតម្រៃអឺឈ្មោលមេវងហ្នឹងហើយដំបងមានញីហ្នឹងជាប្រពន្ធហើយអឺ ដល់ទៅក្រោយមកមាននាងញីណាព្រាត់វងមកពីណាមួយទៀតមកសុំជ្រោះកោនខ្លាយជាប្រពន្ធទី2ទៅហើយថ្ងៃមួយ ព្រះពរិស័ទហ្នឹងតម្រៃឈ្មោលហ្នឹងបានផ្កាឈូកមកចែកមួយមួយម្នាក់អឺមកដល់ប្រពន្ធដើមហ្នឹងវាសល់ពីរឲ្យទាំងពីរអញ្ចឹងទៅនាងប្រពន្ធចុងនោះអន់ចិត្តឲ្យអញតែមួយឲ្យ គេនោះដល់2ហ្នឹងហើយតាមពិតវាអត់មានបំណងលំអៀងអីវាចែកតាមលេខរៀងមកណាតាមពិតហ្នឹងតម្រៃហ្នឹងគិតថាប្រពន្ធមិនបាច់ចែកមុនគេបើត្រូវអស់ក៏អស់ទៅបានក៏បានទៅទេចិត្តមិនចេះទេប៉ុន្តែវាសល់2ឲ្យ2នឹងបដ ாய் ទៅឃើញទេវាមើលអាយើងមើលពីក្រៅទៅខុសរឿងអញ្ចឹងមកគិតថានាងមិនប្រកាន់អញ្ចឹងចែកគេមុនទៅបើសល់ក៏បានបើមិនសល់ក៏អត់ទៅព្រោះហ្នឹង ប៉ុន្តែវាជាផបសំណាងនាងនឹងបានពីរធ្វើឲ្យនាងក្រោយនឹងចំណែនថ្ងៃមួយមានធំជាងគេលូកកាច់មេឃឈើស្លឹកឈើឲ្យប្រពន្ធទាំងពីរហ្នឹងទេសកាលេខ្យល់វាបក់អាសបុកអង្ក្រងហ្នឹង ទៅលើខ្នងនាងប្រពន្ធក្រោយហ្នឹងហើយអាស្លឹកល្អល្អវាធ្លាក់ចំ ទៅប្រពន្ធដើមនោះនាងនេះក្រង ខាំទុកខឹងអន់ចិត្ត ស្រឡាញ់ស្មើអីអីចឹងចងកនុំថ្ងៃក្រោយបានធ្វើទៀនជាមួយព្រះបជាកពុទ្ធបានថ្វាយផ្កាឈូកអីដល់ព្រះបជាកពុទ្ធយើងគិតមើលព្រះបជាកពុទ្ធបុគ្គលខ្ពង់ខ្ពស់ណាស់មែនទេមានគុណធម៌ល្អណាស់បើចិត្តវាល្អដែរមានអីគឺទៅជាកើតគំនុំថាកើតជាតិណាណាត្រូវសងសឹកប្តីនឹងប្តីនឹងលំអៀងប្រកេនល្អទេ ក៏ប៉ុន្តែអាចិតគណៈប្រកេនហ្នឹងវាទៅប្រាថ្នារឿងអីផ្សេងអញ្ចឹងឲ្យយើងនិយាយថឹងឲ្យតែប្រកេនប៉ះពពុតប៉ះបជាកពុតសិតតែរឿងល្អវាល្អតែត្រឹមប្រកេនណាប៉ុន្តែអាខាងក្នុងយើងមើលមិនឃើញអាហ្នឹងឯងដែលខ្ញុំកណាអាត្មាចេះតែចង់ឲ្យរៀនពីចិត្តហ្នឹងឲ្យយល់វាមិនមែនហើយតែកាលណាយើងយើងអត់រៀនពីដំណើររបស់ចិត្តហ្នឹងឲ្យយល់ទេយើងលើកជាអំពើមួយណាអំពើមួយយកមកអំពីនិឆ័យថានេះខុសនេះត្រូវហ្នឹង វាវាពិបាកព្រោះដំណើរនៃចិត្តធ្វើអំពើតែមួយប៉ុន្តែចិត្តវាគិតខុសគ្នាដំណើរនៃកុសលឬអកុសលនោះវាខុសគ្នាចឹងមិនមโนមជាវាសម្រាប់ពីចិត្តហ្នឹងឯងណាហ្នឹងហើយហើយអឺក៏ប្រាថ្នាទៅនាងហ្នឹងវាបានបន់ប្រកេនការឈូកដល់ព្រះបជាកពុទ្ធហ្នឹងណាបន់ហ្នឹងឧបត្ថម្ភឲ្យមកកើតជាមនុស្សជាកូន ក្នុងវណ្ណៈខ្ពស់បានជាប្រពន្ធស្ដេចទៅទៀតប៉ុន្តែដឹងជាតិទៅចងគំនុំមួយប្តីហ្នឹងប្រើគេឲ្យទៅសម្លាប់នេះចងពីវេរាហ្នឹងអាហ្នឹងមានប៉ុនហ្នឹងជាបច្ច័យដែរដែលកើតពីវេរាហ្នឹងឲ្យប្រាថ្នាឲ្យបានហ្នឹងឃើញទេនឹងអញ្ចឹងដូច្នេះយើងលើកអំពើមួយយកមកវិនិច្ឆ័យតែម្ដង តាមត្រង់ត្រេខាងក្រៅនោះវាត្រូវមិនគ្រប់ជ្រុងជ្រោយទេ ហ្នឹងហើយវាតលតែស្វែងយល់តតើគណៈចិត្តយើងហ្នឹងយើងធ្វើដោយចិត្តអីធ្វើដោយជ្រះថ្លាឬក៏ធ្វើដោយចង់បានវាខុសគ្នាអាជ្រះថ្លាហើយចង់បានខុសគ្នាហ្នឹងតួចង់បានហ្នឹងលោភៈទេ តែបើជ្រះថ្លាហ្នឹងកុសលល្អហើយ